មិនអាចកណនីចេញទេច្រើនណាស់តែបើគិតមកដល់បើជួខ្ទង់អត់ដឹងថារៀនអស់ប៉ុន្មាននោះប៉ុន្តែគាត់ថា តាំងពីរៀនមកគឺអស់លុយច្រើនហើយអត់មានទេមានម៉ាក់ហើយនឹងប្អូនស្រីបានទៅជាមួយ ទៅតែម្នាក់ឯងមានម៉ាក់មានបងមកខ្ញុំហើយមានមិត្តភ័ក្តិច្រើនមែនទែនទៅចូលរួមទទួលសញ្ញាបត្រខ្ញុំម៉ាក់ខ្ញុំអត់បោទេអឺ និយាយពីអារម្មណ៍ហ្នឹងវាពិបាកនឹងបរិយាយនិយាយទៅវារំភើបមែនតែនមានអ្នកទៅចូលរួមជាមួយយើងត្រេកអរជាមួយយើងហើយទៅទទួលជាមួយយើងទៀតអញ្ចឹងវាកាន់តែរំភើបទៀតដែលអត់ដឹងនិយាយថាម៉េចអឺតាមពិតថ្ងៃទទួលសញ្ញាបត្រគឺជាថ្ងៃមួយដែលខ្ញុំសប្បាយចិត្តខ្លាំងបំផុតពីព្រោះអឺវាគឺជាក្តីសម័យរបស់យើង តាំងពីទូចនៅអ្វីដែលយើងចង់អញ្ចឹងនៅពេលដែលយើងបញ្ចប់វាអឺកាលហ្នឹងខ្ញុំគិតថាបច្ចុប្បន្នយើងមើលទៅជុំវិញខ្លួនណា ឃើញគេមានប៉ាមានម៉ាក់មកទទួលអីចឹងទៅមានអារម្មណ៍ថាដូចសែតដែរហ្នឹងនិយាយទៅកាលហ្នឹងក៏រៀងអំចិត្តខ្លួនឯងដែរថាហេតុអីថ្ងៃពិសេសបបកូនមិនអត់មានម៉ាក់ប៉ាមកមកជួយអបអរសាទរដូចគេរបៀបថាមើលទៅខ្លួនឯងមិនអត់ ដូចថាអត់មានអីសុវ័យដូចគេឬក៏វាសនារបស់យើងបានតែត្រឹមប៉ុណ្ណឹងទទួលបានជោគជ័យតែឯងធ្វើអីតែឯងអញ្ចឹងបងនៅក្នុងសាច់រឿងហ្នឹងគឺអារម្មណ៍តួម្ដាយក៏បានអត់សូវបាន take care កូនប្រុសទេដោយសារតែអត់បង្ហាញក្តីស្រឡាញ់ទៅកាន់កូនប្រុសទៀតដោយគិតថាគាត់គឺជាកូនប្រុសម្នាក់នៅក្នុងគ្រួសារហើយខ្ញុំក៏លើកយកឈុតចុងក្រោយនេះនៃសាច់រឿងផ្ញើសញ្ញាបត្រជូនម្ដាយហ្នឹង គឺឈុតដែលត្រង់ដែលអ្នកចិត្តខាងសួរថាមិនបានអត់ទទួលយកសញ្ញាបត្រត្រឡប់មកវិញ នៅពេលដែលខ្ញុំទទួលសញ្ញាបត្រអត់បានឃើញម៉ាក់ខ្ញុំមកទេតែខ្ញុំគិតថាបើសិនជាពេលហ្នឹង មានអ្នកសួរម៉ាក់ខ្ញុំអញ្ចឹងតើម៉ាក់នឹងឆ្លើយថាម៉េចហើយគាត់គិតថាអត់កូនខ្ញុំរឿងមមហ៎ ធ្វើចឹងត្រូវអត់ម៉ែត្រូវហើយកូនកូនម៉ែនេះឆ្លាតណាស់ប្រាប់តែម្ដងធ្វើត្រូវទៅហើយអញ្ចឹងណាពេលដែលកូនធំឡើងកូនឆ្លាតកូនពូកែគ្មានអ្នកណាអាចមកយកប្រៀបលើកូនស្រីម៉ែបានទេត្រូវហើយកូនស្រីម៉ែធ្វើតែឆ្លាតពូកែជានិច្ចព្រោះធំឡើងកូននឹងចំម៉ែហើយកូននឹងរកប្រាក់ឲ្យម៉ែបាន100000 100000ហើយកូនឯងទៅរកពីណាមកបានឲ្យម៉ែដល់100000នោះ ធ្វើការក្នុងធនាគារហ្នឹងណាកូនខូនគឺចាយលុយច្រើនណាណាកូនឯកូនណែខំតរៀនទៅ អាលុយកាក់ហ្នឹងណា វាមកតាមក្រោយទេខ្ញុំនឹងខំផឹងរៀនឲ្យបានលេខ1បោះខែគ្មានអ្នកណាទៅដើមលេខ1កូនបានទេចាពេលដែលកូនរៀនបកែកូននឹងបានអាហារូបករណ៍ទៅរៀននៅក្រៅទៀតណាកូនអាហារូបករណ៍ហ្នឹងអីគេម៉ែអាហារូបករណ៍ហ្នឹងណា គឺបានន័យថាខ្លួនឯងនេះទៅរៀនអត់អស់លុយទេ ហើយអាហារូបករណ៍ហ្នឹងគឺជាលុយដែលបានមកពីសពរជនហើយនឹងក្រសួងគេឧបត្ថម្ភដល់កូនដែលរៀនបកែបកែហ្នឹងណាឲ្យទៅរៀនដល់ស្រុកកែទៀតណាកូនអញ្ចឹងកូនត្រូវតែផឹងរៀនហើយដើម្បីបានហាក់រូបករណ៍ព្រោះមិនចង់យកលុយមកទៅរៀនទេកូនអាណិតម៉ែណាលាក់អញ្ចឹងកូនឯងផឹងរៀនទៅណាកូននឹងអាចជួយម៉ែបានហើយចាម៉ែ អញ្ចឹងម៉ែជីហ្នឹងកាលណាអឹមយកបាក់យកបានទៅលក់ទៅជ្រុនតិចទៀតទៅកូនពេញមួយកញ្ឆេងហ្នឹងយើងអាចលក់បានហើយតោះអឺ ម៉ែដឹងថាព្រៀងគេខែនឹងបានលុយតែប៉ុណ្្នឹងម៉ែច្បាស់ជាមិនសប្បាយចិត្តមិនខានគួរធ្វើបែបណាល្អទៅណាចុះបើយកលុយដែលសំបានមកដាក់បានច្រើនសិនច្បាស់ជាល្អហើយខែនេះព្រៀងគេបានលុយមកម៉ែ ខែនេះពឹកនិយាយគេបានតែ50000ហ្នឹងឯងបរៀនគេប្រហែលនេះបានតែ50000 10នាក់ម៉ែ10នាក់អញ្ចឹងម្នាក់5000ម៉ែថាឯងមានលទ្ធភាពបង្រៀនគេបានលុយច្រើនព្រោះឯងនេះបង្រៀនតាំងពីសិស្សច្រើនរហូតដល់សល់តែ10នាក់យកពេលដែលឯងដើរបង្រៀនគេមកជួយការងារធ្វើចំការដាំជីដាំអីជាមួយម៉ែគេយកប្រសើរជាងយ៉ាងហោចណាស់ក៏មួយខែបាន50,000ដែរ ឯងក៏ដឹងដែរថាម៉ែឥឡូវនេះវាឈឺច្រើនណាស់ធ្វើការអីក៏មិនសូវបានដែរបាទម៉ែឯងក្រៅពីបាទម៉ែបាទលោកឯងចេះស្អីដែរទៀតធ្វើជាកូនបងឯងចេះតែបាទម៉ែមួយម៉ាត់ឯងគិតថាឯងនៅរស់ស្រួលហើយឯងនេះអាចមានសមត្ថភាពមកផ្ទះល្អនៅឬក៏ឡានទំនើបជិះបានដែរអត់ទេកុំអោយអ្នកចិត្តខាងគេដៀលថាម៉ែនេះ មានកូនប្រុសនឹងគេដែរតែវាអត់ប្រយោជន៍សុំទោសម៉ែដែលម៉ែមានកូនមិនល្អដូចខ្ញុំខ្ញុំមិនដែលបានជួយធ្វើការងារម៉ែមានតែធ្វើឲ្យម៉ែបាក់ចិត្តហើយខែហ្នឹងបាក់ឲ្យម៉ែអញយកទៅចិញ្ចឹមខ្លួនឯងឲ្យវារស់ទៅហើយឯងមើលផងណាហើយគិតទៅថាលុយ50000នេះ អាចចិញ្ចឹមឯងរហូតដល់ដាច់ខែបានទេបាទឈឺទេម៉ែតែងតែបែបនេះរហូតហើយក៏តែងតែចាត់ទុកខ្ញុំជាមនុស្សអត់បានការដឹងថាព្រោះហេតុអីទេ ទិញសារ៉ុង25និងក្រមា85សារ៉ុងមួយថ្លៃ5400ហើយក្រមាមួយថ្លៃ3800តាមិញសំនៅខ្វះប្រាក់ប៉ុន្មានរៀលទៀតដើម្បីបង្ក្រប់ទិញថ្លៃសាឡុងនិងក្រមាបងលំហាត់នេះគេធ្វើមិនចាំមើលបណ្ដៃអានពីរបត់នឹងឲ្យយល់គេមើលថាគេចង់និយាយពីគេហើយបន្តមកយើងធ្វើពីប្រមាណវិធី វាហើយយើងរបៀបឆ្លើយចាម៉ែម៉ែធ្វើអីរៀនប្អូនទៅ គឺខ្ញុំមានរឿងចង់និយាយមួយម៉ែមានរឿងអីនិយាយមកពីខែទៀតគឺខ្ញុំប្រឡងហើយម៉ែហើយកូនត្រូវបន្តសិក្សានៅសាកលវិទ្យាល័យពេលដែលខ្ញុំឡើងទៅទីក្រុង ហើយយ៉ាងម៉េចគឺខ្ញុំចង់សួរម៉ែម៉ែមានលទ្ធភាពអាចជួយកូនម៉ែខ្លះអត់ កូនលីថាទៅរៀននៅសាកលវិទ្យាល័យត្រូវចំណាយលុយច្រើនណាស់ម៉ែខ្ញុំគិតខ្លាចថាម៉ែអត់មានលទ្ធភាពទេរឿងហ្នឹងមិនសុំទេហើយក៏បើភ្នែកមើលឃើញហើយថាម៉ែនេះមួយថ្ងៃមួយថ្ងៃលក់នំបានតែ4 10 20ហ្នឹងហើយជួនកាលលក់មិនអស់នឹងសល់នំទៀតឯងគិតទៅមើលថាមួយថ្ងៃមួយថ្ងៃនេះម៉ែសល់លុយមិនបានមិនគិតចង់ឲ្យម៉ែនេះដើរលក់នំត្រកត្រកយកលុយឲ្យឯងទៅលេងពេញអញ្ចឹងហ្នឹង ហើយឯងមានឃើញអត់ថាក្នុងផ្ទះនេះមានមនុស្សប្រហែលនេះឯងជាបងគេឯងមិនចង់ឲ្យប្អូនមានអនាគតទេឬមួយក៏ក្នុងចិត្តឯងនេះចង់ឲ្យប្អូនឈប់រៀនហើយយកលុយទៅឲ្យឯងរៀនអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Nice what the fun Power បង្កើនធម៌ពលជំនួយការចងចាំបន្សាបភាពត្រវឹងពុះពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍អត់ទេម៉ែខ្ញុំមានកម្រិតបែបហ្នឹងឯងម៉ែ គឺខ្ញុំគ្រាន់តែចង់ពិភាក្សាជាមួយម៉ែថាយើងត្រូវធ្វើម៉េចឯងធ្វើម៉េចល្មមចេះដោះស្រាយខ្លួនឯងកុំមានរឿងអីសួរម៉ែពិភាក្សាជាមួយម៉ែទៅរហូតចុះបើអត់ពីម៉ែទៅឯងគិតម៉េចឬមួយក៏ឯងនេះគិតថាម៉ែនេះជីវិតអមតៈរាល់ថ្ងៃនេះម៉ែដើរលក់នំត្រង់ត្រង់នេះចិញ្ចឹមកាពះនឹងចំគ្រប់ផងហ្នឹងថ្មីថ្ងៃខ្លះទៀតហ៎រហូតដល់លុយទិញម្ហូបនឹងមិនគ្រប់ផងឯង រៀនចេះដឹងប៉ុណ្ណឹងដែរមិនក៏ដើរពរៀនគេយកលុយមកខ្លះទៅតម្រុំចេះសំលុយហើយតន់ខ្លួននៅក្មេងហើយបើឯងមិនចង់ធ្វើស្រែចម្ការឬក៏ដាំដំណាំស្អីទេឯងនឹងក៏រកតាមវាធ្វើខ្លះសិនទៅទោះបីបានលុយតិចតួចណាក៏ចិត្តតែធ្វើសិនទៅបាទម៉ែគិតមើលខ្លួនឯងបើចង់រៀនបន្តទៀតឯងត្រូវរកវិធានការណាដែលឯងនេះ អាចទៅរៀនបានហើយបើឯងនេះគ្មានវិធីទេឈប់រៀនទៅខ្ញុំថាបងប្អូនដោយពូកែរបស់ខ្ញុំប្រកាសជាធ្វើបានបានហើយពេលដែលឯងពរៀនប្អូនចប់ណាយកនំទៅដាក់ស្ងោផងហើយកុំភ្លេចមើលប្លុតភ្លើងប្លុតអីផងម៉ែរត់ទៅសម្រាប់ឯងពូម៉ែដូចជាអស់កម្លាំងហើយចុកចុកចុកខ្នងណា បានហើយព្រោះតែម៉ែមិនសប្បាយចិត្តដែលខ្ញុំកើតមកមិនមែនជាកូនស្រីដែលអាចជួយការងារគាត់បានពួកខ្ញុំកើតមកជាកូនប្រុសដែលចេះតែខំរៀនមកមុខ ហើយក៏ព្រោះតែបងពេលណាបើបងជប់ជួញខ្ញុំទៅរៀនទៀតគឺរហូតដល់បងស្រីបងបងអាចទៅរៀនដល់ខ្លួនឯងបាននៅពេលដែលអត់មានបងអញ្ចឹងសន្យាណាអូខេបងសន្យាតោះឥឡូវបងជូនទៅរៀនណា តាក់ឲ្យកូនតាំងពីម្សិលមិញទោះបីវាមិនសូវថ្មីតែកូនដាក់ទៅរៀនសិនទៅណាប៉ុន្តែបើជាងកូនដាក់ក្នុងស្បង់ទៅរៀនរាល់ថ្ងៃដែរចាអរគុណម៉ែមើលកូនស្អាតទេស្អាតហើយតបមកតែងហើយទីកូនជួយចិត្តទាំងអស់ខំរៀនណាកូនមកសុំមក Manita di sana naik. Manita sana Madrid. Mai ប្រហែលជាស្រឡាញ់បងស្រីជាងខ្ញុំ ពេញនេះជាទឹកចិត្តបន្តិចបន្ទុកបន្ទួយរបស់គ្នាយើងអត់អីសាពួកម៉ាយើងត្រូវតែជួយគ្នាអញ្ចឹងណាយើទៅបើអញ្ចឹងយើងលែងឲ្យបង្រៀនយើងទៀតហើយទៅទៅនេះអរគុណច្រើនណាស់ហ្នឹងហើយអត់មានអីទេ ចង់ក្តីសម្លាញ់ខ្លួនឯងបានទេមានតែការតាំងចិត្តច្បាស់របស់តែប៉ុណ្ណោះដែលគ្មាននរណាម្នាក់ដែលអាចជាម្ចាស់ការលើខ្លួនឯងបានពុកធ្លាប់និយាយបែបនេះជាមួយសមាជិកគ្រួសារមុននឹងគាត់ចាក់ចែងពីយើងទៅគ្មានថ្ងៃប្រកប មានរៀលចំនួន300រង្វាន់ Ice what the fun ពីសាវើកបង្កើនធមពលជំនួយការចងចាំបន្សាភាពត្រវឹងពុះពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ ប្រឡងសុំទោសណាដែលថាអូនខុសពីព្រលឹមមកខាងកោជួយទៅលាក់លាក់លាក់ជុំសិនកូនណែកូនយកនំទុកទៅហូបនៅសាលាទៅព្រោះប្រមិញនេះកូនគាត់ហូបអីផងហ្នឹងឆាម៉ែឲ្យទៅប្រឡងហ្នឹងវាមើលស្ដាប់ដាស់ឲ្យអូននៅគ្រប់អស់ហើយម៉ែម៉ែខ្ញុំនិយាយ ờ mới lúc ô là cầm thử con nè số cú nó con chịu liền chặt đấy nhé cô bơm đi nôm mai thảm ao ចឹងខ្ញុំចូលថ្នាក់ណា ដល់ចុះហើយម៉ែគុំយកអីមើលអូសំណប់ចិត្តបង បងបងមិនទៅយូរណាអត់ទេគេថាទៅរៀនភ្នំពេញយូរណាស់បើបងទៅ មានអាគេជួយខ្ញុំទៅរៀនទៀតហើយនឹងធ្វើកិច្ចការពេលយប់នោះចូលម្លែកម្លែកដែលទៅរហូតចឹងណា តែតិចទៀតទៅអូនអ្នកធំប៉ិនបងហើយហើយណាមួយនៅផ្ទះមានម៉ែនៅជាមួយអូនដែរអត់អត់ទេខ្ញុំឲ្យបងទៅទេបានហើយលាក់បងឯងគេត្រូវតែរៀនគេមិនមែនទៅដើរលេងណាអត់ទេម៉ែអាបងទៅចោលខ្ញុំហើយខ្ញុំឲ្យគាត់ទៅទេចាប់ទៅទៅកុំឲ្យបងអូនយំខ្លាំងជាងនេះទៀតបាទ ជប់យំទៅបងគេទៅរៀនបន្តិចទៀតគេកូនទៅមកលេងយើងឯងពាក្យចុងក្រោយដែលខ្ញុំចង់លើកពីមាត់គាត់គឺឲ្យខ្ញុំធ្វើដំណើរសុខសប្បាយនិងខំប្រឹងប្រែងរៀនសូត្រឬទៅនៅភ្នំពេញរៀនម្នាក់ឯងមើលថែសុខភាពផង តែពាក្យចុងក្រោយដែលគាត់និយាយពិតប្រាកដមកកាន់ខ្ញុំគឺអឺដែលជាពាក្យដែលខ្ញុំមិនយល់ពីអត្ថន័យបកប្រែរបស់វាជាង10ឆ្នាំមកហើយតែខ្ញុំដឹងរឿងមួយគឺម៉ែមិនដែលនិយាយចេញនោះទេគឺម៉ែស្រឡាញ់ខ្ញុំដែរព្រោះខ្ញុំមើលតាមខ្សែភ្នែករបស់គាត់ដែរទោះជាគាត់ប្រឹងអ្នកក៏ដោយ មកដល់ភ្នំពេញខ្ញុំត្រូវសុំប្រសង ដើម្បីស្នាក់នៅក្នុងវត្តព្រោះវាអាចចំណាយលុយត្រូវបង់ថ្លៃបន្ទប់ជួលនិងម្ហូបអាហារប្រចាំថ្ងៃបែបនេះទើបខ្ញុំអាចរួចថ្លៃនៃការចាយវាយលើការសិក្សាចាំបាច់ខ្ញុំតែតែប្រឹងប្រែងនិងស្រាវជ្រាវមេរៀនថ្មីថ្មីដើម្បីអភិវឌ្ឍខ្លួនដើម្បីកុំឲ្យទំនេរខ្លួនខ្ញុំក៏ដាក់ពាក្យធ្វើការកន្លែងមួយដើម្បីយកបទពិសោធន៍ការងារ ធម្មតាជីវិតជានិស្សិតក្រីក្រមានតែធ្វើកម្មដារៀនបណ្ដាបែបនេះហើយទោះជាវាមើលទៅលំបាកបន្តិចមែនតែមិនមែនមានន័យថាយើងធ្វើមិនបាននោះទេកើតមកជាអ្នកក្រគ្មានអ្នកលើកទឹកចិត្តមានតែការខំប្រឹងប្រែងតែប៉ុណ្ណោះទើបអាចជាខ្លួនឯងបានហើយក៏ជាការតបស្នងសងគុណ ចំពោះដល់ការចំបីបាច់ថែរក្សាខ្ញុំដឹងថាគ្រួសារខ្ញុំលំបាកគ្រួសារខ្ញុំក្រទោះបីជាម៉ែគ្មានលុយឲ្យខ្ញុំរៀនក៏ដោយមិនថាក្នុងស្ថានភាពបែបណាឬក៏លក្ខខណ្ឌបែបណាក៏ដោយខ្ញុំទៅតែប្រឹងប្រែងដើម្បីយកសញ្ញាបត្រជូនម៉ែខ្ញុំទៅទៅបាន មានរៀលចំនួន300រង្វាន់ Ice what the fun ពីសាវើកបង្កើនធមពលជំនួយការចងចាំបន្សាភាពត្រវឹងពុះពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ នេះធ្វើមិនអើបាទមិនចេះសួរបងឯងនៅក្បែរនឹងទៅម៉ែបងប្រុសទៅភ្នំពេញយូរតាមានបងប្រុសមកពីណាទៀតចាំតិចចាំម៉ៃហើយដៃមកជួយមើលចា ស់ពេកថតជុំគ្នាអីអូឯងតែមុំគ្នាចុះឯងនឹងចាំអីម៉ែរបាយមិនមកទីអីអូអ្នកសាយអើយមិនអត់ទៅមើលកូនទទួលសញ្ញាបត្រទេអីអត់ទេអូនបើសិនជាខ្ញុំទៅគឺខាតលក់ហើយ ហើយណាមួយគ្មានអ្នកណានៅមើលមីពៅទៀតហើយក៏ត្រូវជូនវាទៅរៀនទៀតហើយណាមួយថ្លៃឡានដែលជិះទៅជិះមកនេះក៏អស់ថ្លៃលក់មួយអាទិត្យបាត់ទៅហើយអ្នកសាយអើយមួយជីវិតឃើញចុកចៃប្រមាណដងបានជាបិទបៀតលុយប៉ុណ្ណឹងម៉េះជើងអាចរកបានណានៅពេលក្រោយទៀតតែ គ្នាខំប្រឹងរៀនមិនដែរយកលុយម៉ែមករៀលទៅរៀនទេតម្រុំតែបានមកឈរកាន់សញ្ញាបត្រហ្នឹងគិតថាងាយស្រួលហ៎មិនគិតថាកូនខ្លួនឯងអស់ចាទេហ៎ មិនអីទេមេកូនខ្ញុំគេរឹងមួមករហូតទៅហើយទោះបីខ្ញុំមិនបានទៅមើលវាក៏មិនអីដែរអ្នកអាចចិត្តតែគិតអញ្ចឹងហើយតើអ្នកមានដែរដឹងអត់ឬក៏សួរកូនទេថាគេគិតយ៉ាងម៉េចជាមួយយើងអ្នកចេះតែគិតថាកូនមិនអីថាអត់ពីយើងគេក៏បាន សុខអ្នកជាម្ដាយនឹងគិតតែម្នាក់ឯងនឹងចុះតម្រាំតាអ្នកមានកូនទាំងពីរគ្រាប់ហ្នឹងណាអ្នកក៏ធ្លាប់ឆ្លងកាត់អារម្មណ៍ពីក្មេងដែលត្រូវការឪពុកម្ដាយយកចិត្តទុកដាក់ដែរមិនចឹងហ៎កុំទុកកូនចោលយូរពេក ប្រយ័ត្នគេយល់ថាគេមិនមានម្ដាយពិតមែនណាចឹងខ្ញុំទៅវិញសិនហើយណាចាតែបើដូរចិត្តឬក៏ចង់ទៅជាមួយខ្ញុំអាចប្រាប់ខ្ញុំបានណាព្រោះខ្ញុំត្រូវឡើងទៅយកអីវ៉ាន់មកដែរ មានរៀលចំនួន300រង្វាន់ Ice what the fun ពីសាវើបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹងពុកពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ បន្ទោសមួយចាចាអ៊ំតើកម្មវិធីទទួលសញ្ញាបត្រនឹងចប់ហើយនៅចាអ៊ំគេចប់ហើយអ៊ំអញ្ចឹងក្មួយមានដឹងថាពួកគេ ទៅណាអស់ហើយអូប្រហែលជាគេទៅផ្ទះអស់ហើយអ៊ំតែមិញគឺឃើញនៅកន្លែងមាត់ទឹកអ៊ំមានឡើងក្រុមដែរប្រហែលជាគេថតរូបលេងអ៊ំសាក់ដើរទៅមើលអ៊ំចាអរគុណណាស់ក្មួយអ៊ំទៅ ម៉ែពុជម៉ែមែនម៉ែពុជម៉ៅមែនម៉ែមកអញតាខ្ញុំគិតខ្លាចតែម៉ែមកហើយតាបាទខ្ញុំនៅរងចាំពីនេះម៉ែគាត់នៅបាយគ្នាប្រហែលឆ្នាំសោះម៉ែចាស់យ៉ាងនេះហើយកូនសំទោសណាដែលបានមើលថែម៉ែ ម៉ែម៉ែកាត់អីមែនហ្នឹងឬមីអូនកាត់អីម៉ែអត់ទេកូនម៉ែអត់កាត់អីទេម៉ែគឺជាម៉ែមិនល្អសម្រាប់កូនគ្រប់យ៉ាងគឺជាការប្រឹងប្រែងរបស់កូនម៉ែគ្មានចំណែកនោះទេ ហើយម៉ែកូនបានយកចិត្តទុកដាក់ជាមួយនឹងកូនដែរពេលដែលកូនត្រូវការអ្វីម៉ែមិនអាចរកបានតាមតម្រូវការដែលកូនចង់បានសូមបីតែពាក្យសម្ដីល្អល្អដើម្បីនិយាយជាមួយកូនក៏ម៉ែមិនចេះនិយាយក្បាលខ្លួនអីខ្លាំងណាស់ អត់ទេម៉ែម៉ែចាប់កូនបានល្អណាស់បើគ្មានម៉ែខ្ញុំក៏មិនដល់ពេលនេះដែរម៉ែកុំតូចចិត្តកុំបន្ទោសខ្លួនអីអីណាគឺជានំប៉័ងដែលនឹងដានលក់ម៉ែកថាកូនចូលចិត្តតាំងពីតែក្មេង ម៉ែគាត់ទាំងជាកូនព្រមម៉ែគាត់ថាខ្លាចកូននឹងឃ្លានចាប់ញ៉ាំទៅកូនកូនឆ្ងាញ់ដែរអត់ឆ្ងាញ់ម៉ែ យ៉ាំទឹកសិនទៅម៉ែម៉ែកូនមានរបស់ជូនម៉ែសញ្ញាបត្រនេះកូនជូនម៉ែ គុណម៉ែដែលបានបង្កើតកូនដល់ប្រទេសនេះកូនស្រឡាញ់ម៉ែម៉ែក៏លំបាកណាស់ព្រោះតែចំកូនបានធំដឹកក្ដីវាគ្មានហេតុផលអ្វីធំជាក្ដីស្រឡាញ់របស់គាត់ទេដែលបង្រៀនយើងឲ្យចេះរឹងមាំ ដើរដោយខ្លួនឯងលើលោកនេះគ្មានម្ដាយណាដែលថាមិនស្រឡាញ់កូនមិនចង់ឲ្យកូនរៀនចេះដឹងមិនចង់ឲ្យកូនរៀនបានហូរពុនទេ ហើយក៏គ្មានហេតុផលអ្វីដែលធ្វើក្តីស្រឡាញ់របស់គាត់សាបសូន្យនោះឡើយព្រោះម៉ែនឹងស្រឡាញ់កូនដល់ដង្ហើមចុងក្រោយរបស់គាត់ម៉ែកូនស្រឡាញ់ម៉ែ ន្តែបើសិនជាគាត់នៅនឹងហើយបើសិនជាមានឱកាសអាចនិយាយបានពាក្យដែលខ្ញុំចង់និយាយទៅកាន់គាត់នឹងគឺចង់អរគុណទៅពួកគាត់ហើយមិនដឹងជាអរគុណមិនទេព្រោះវាតាមពិតវានឹងខ្លាំងជាងពាក្យអរគុណនឹងទៀតប៉ុន្តែយើងអត់មានអីបង្ហាញគឺបង្ហាញត្រឹមពាក្យអរគុណនិងអរគុណចំពោះការស្រឡាញ់អរគុណចំពោះការបីបាច់ថែរក្សាចិញ្ចឹមអរគុណចំពោះការគ្រប់គ្រងហើយនឹងធ្វើឲ្យខ្ញុំបានរៀនចប់មកដល់ថ្ងៃនេះម៉ាក់ម៉ាក់យាយប៉ា ប្អូនស្រីហើយនិងបងប្អូនផងខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាអឺនិយាយទៅគឺសែតអារម្មណ៍ពិតហ្នឹងគឺសែតគ្រាន់ថាយើងគ្រាន់តែកន្លែងឃើញគេមានប៉ាមានម៉ាក់មានបងប្អូនមកអញ្ចឹងយើងប្រៀបធៀបគេមួយខ្លួនឯងអញ្ចឹងយើងគ្រាន់តែមានអារម្មណ៍សែតប៉ុណ្ណឹងណានិយាយទៅចង់អរគុណគាត់ដែលគាត់ខំប្រឹងប្រែងរាល់ថ្ងៃហ្នឹងដើម្បីឲ្យយើង ទទួលបានសញ្ញាបត្រដល់ថ្ងៃហ្នឹងអរគុណម៉ាក់សម្រាប់គ្រប់យ៉ាងដែលគាត់ហែឆ្លងកន្លងមកដើម្បីតែកូនមានថ្ងៃហ្នឹង តាមពិតខ្ញុំគិតថាបើសិនបើថ្ងៃដែលខ្ញុំទទួលសញ្ញាបត្រអ្នកទាក៏ដូចជាមិត្តភ័ក្តិទាំងអស់មកចូលរួមបែរជាខ្ញុំអត់សប្បាយចិត្តទេខ្ញុំនឹងអឺ sad អីចឹងទៅពីព្រោះខ្ញុំគិតថាថ្ងៃហ្នឹងគឺជាថ្ងៃដែលយើងត្រូវសប្បាយត្រូវជួបជុំគ្នាអបអរនៅអីដែលយើងខំធ្វើកន្លងមកប៉ុន្តែបើអត់មានវត្តមានរបស់ពួកគាត់ខ្ញុំគិតថាគួរឲ្យសោកស្ដាយហ្នឹងហើយខ្ញុំលើកម្រាមដៃ10អរគុណម៉ាក់អរគុណបងប្រុសបងស្រីក៏ដូចជាមនុស្សនៅជុំវិញខ្លួនខ្ញុំទាំងអស់ដែលជាផ្នែកនៃភាពជោគជ័យរបស់ខ្ញុំ អ្នកទាំងអស់គ្នាពិតជាសំខាន់សម្រាប់ជីវិតរបស់ខ្ញុំហើយជាចំណែកនៃភាពជោគជ័យរបស់ខ្ញុំខ្ញុំអរគុណខ្លាំងមែនទែននិយាយទៅបើសិនជាពងទួយអ្នកបាត់ឃើញគាត់មកនៅមុខអញ្ចឹងរំភើបក៏រំភើបសប្បាយចិត្តក៏សប្បាយចិត្តទោះបីជាម៉ាក់អត់បានមកក៏អរគុណម៉ាក់ស្រឡាញ់ម៉ាក់ខ្លាំងជាងគេសូម្បីទៅដល់ឥឡូវហ្នឹងខ្ញុំអត់តែនិយាយថាខ្ញុំស្រឡាញ់គាត់ទេ តែរាល់ទង្វើដែលកូនកូនធ្វើគឺដើម្បីម៉ាក់ពេលខ្លះឃើញម៉ាក់បាក់ចិត្តម៉ាក់លួចយំកូនកូនដឹងថាវាបាក់ពិបាកទទួលយកបានតែកូនកូននឹងព្យាយាមធ្វើឲ្យម៉ាក់សុខចិត្តរាល់តែកូនកូនធ្វើទៅ ទោះបីជាបរាជ័យឬក៏ជោគជ័យម៉ាក់តែងតែគ្រប់ត្រកូនជ្រុំច្រែងកូនពីក្រោយរហូតចុងក្រោយខ្ញុំស្រីពេជ្រខ្ញុំចង់និយាយថាពាក្យអរគុណទៅកាន់ម៉ាក់ស្រឡាញ់ម៉ាក់ខ្លាំងស្រឡាញ់ចេញពីបេះដូងតែម្ដងនៅពេលដែលខ្ញុំទទួលសញ្ញាបត្រខ្ញុំអត់បានអត់បានឃើញម៉ាក់ខ្ញុំមកអីតែខ្ញុំគិតថាបើសិនជាពេលហ្នឹងមានអ្នកសួរម៉ាក់ខ្ញុំអញ្ចឹងតើម៉ាក់នឹងឆ្លើយថាម៉េច ហើយជាគាត់គិតថាបើច្បាស់ក៏ប្រាប់ថាហើយខ້ອຍទៅកូនខ្ញុំរឹងមាំទៀតអញ្ចឹងគាត់ថាទទួលយកសញ្ញាបត្រតិចតួចអត់អីកូនខ្ញុំរឹងមាំខ្លួនឯងចឹងហើយມັນត្រឡប់មកវិញខ្ញុំក្នុងសាច់រឿងហ្នឹងខ្ញុំបានខ្ញុំបានបង្ហាញទៅក្នុង អារម្មណ៍កូនប្រុសហ្នឹងថាកាប់ទៅគាត់ក៏យល់អារម្មណ៍ម្ដាយគាត់ដែរហើយជាមានបញ្ហាអីមួយដែលម្ដាយគាត់អត់បានមកអញ្ចឹងហេតុអីគាត់ទៅរឿងតិចតួចប៉ុណ្ណឹងយើងត្រូវពិបាកចិត្តដោយសារតែគាត់អីដែលខ្ញុំសូមបើកចិត្តឲ្យអ្នកទាំងអស់គ្នាថ្ងៃនេះគឺបានទទួលស្ដាប់អ្វីដែលខ្ញុំបាននិយាយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់អារម្មណ៍ជាម្ដាយអារម្មណ៍ជាឪពុកថាពួកគាត់ស្រឡាញ់យើងកម្រិតណាគាត់យកចិត្តទុកដាក់ជាមួយយើងកម្រិតណា ទោះបីតែគាត់បាននិយាយថាគាត់ស្រឡាញ់យើងគាត់ត្រូវការយើងគ្រប់ពេលគ្រប់វេលាប៉ុន្តែគាត់បានសូតាមរយៈការទឹកចិត្តការមិនឲ្យយើងស្លាប់នៅក្នុងថ្ងៃនេះពាក្យនេះខ្ញុំអត់ដែរនិយាយទៅកាសម៉ាក់អីតែខ្ញុំចង់ប្រាប់ម៉ាក់ថាខ្ញុំស្រឡាញ់ម៉ាក់